ថ្ងៃលិចនេះនៅ semaphore semaphore GT ថ្ងៃនេះថ្ងៃច័ន្ទចូលមាននេះសិនជាខុសពីថ្ងៃច័ន្ទនេះព្រោះចុងអាទិត្យវិញហ្នឹងមិនបាច់និយាយពីមនុស្សអូថ្ងៃលិចល្អបាទ កៃវាអាស្មៅតោះកដប់កដប់កដប់កដប់ល្អមែនអីឡយវាយអនេះឃើញដីខ្សាច់ស្អាតអត់មានស្អីសោះលីងណិល ហើយខែនេះខែល្ងាទៀតបងប្អូនគេមិនសូវគេមិនសូវមកទេបាទបាទផ្ទៃសមុទ្រល្វឹងល្វើយអត់មាននេះបើសិនជាចុងអាទិត្យប្រហែលជាមាន ខ្លះប៉ុន្តែកន្លែងទៅនេះគឺមិនមែនកន្លែងមនុស្សដែលមកលេងមិនកន្លែងមកកន្លែងហូលដេកន្លែងអីតែវាស្អាត មានដែរគេអ្នកមកដូចថាមកដើរកំសាន្តលេងដឹកស្កែដឹកអីចឹងគឺដើរអេកសសាយអីចឹងទៅតែឲ្យអ្នកឲ្យកន្លែងភពផលាអត់ទេបាទកន្លែងនេះបាទមើលតែបើដីខ្សាច់ខ្យល់ម៉ាយប៉ើប៉ើទៅណាមានតែអ្នកតនេតនេគេដើរទៅបើយើង មានពេលយើងដើរយើងមានទេអត់ទៅមើលដាច់កតុយភ្នែកឃើញស្ពានហ្នឹង ឯកន្លែងទៅនោះបាទស្រុកនេះចេះចេះនេះរាប់ពាន់កន្លែងខ្ញុំនឹងថាយកទៅណាអស់ឯងចេញទៅពីផ្ទះមានណាដូចខ្ញុំអីខ្ញុំបើកតែ10នាទីមកបើកឡាន10នាទីមកដល់សមុទ្រផ្ទះខ្ញុំមិនមែនថោកទេផ្ទះអស់នេះខ្លាយរលេខដាក់គ្មានងាយមែនទេប៉ុន្តែពេលខែក្តៅគឺត្រូវហ្មងជាខ្យល់មកបាទ នេះតាមផ្ទះតាមមាត់សមុទ្រហ្នឹងថ្លៃអាកន្លែងឲ្យកូនក្មេងលេងនៅតាមមាត់សមុទ្រអូជាខ្វះទេបងប្អូនយល់ទៅណាអស់ហើយបញ្ហាគឺមាននឹះមកដើរអត់អត់មានអ្នកមកដើរចង់ដើរតាមមាត់សមុទ្រក៏បានចង់ដើរតាមក្បែរក្បែរនេះក៏បានគេធ្វើឲ្យយើងដើរយ៉ាងផ្លូវតាមមាត់សមុទ្រលបូត